អនុមោទនាស្ដាប់នៅព្រះធម៌ខ្ញុំកតណាមកជួបទៅលើកឡើងទៅនៅព្រះធម៌សម្រាប់បប្រតិបត្តិនេះមកសម្ដែងតទៅចឹងយើងសិក្សា3ថ្ងៃនេះគឺយើងបានស្គាល់ខ្យល់ហើយស្គាល់កាយនេះកាយកាយនឹងតាមសិរៈទីខៈខ្យល់វែងក៏ហៅកាយ ខ្យល់ខ្លីក៏ហៅកាយខ្យល់ទាំងពួងក៏ហៅកាយខ្យល់ល្អិតក៏ហៅកាយរហូតដល់ខ្យល់រលត់កើតក៏ហៅកាយនេះនៅក្នុងខ្យល់ណាបានទេនឹងមាន5ក្រុមដែលប្រពុតលោកហៅកាយានុបស្សនាទេវតា ទី1គឺស្គាល់ខ្យល់ចេញវែងចូលវែងទី2គឺយើងស្គាល់ខ្យល់ចេញខ្លីចូលខ្លីទី3គឺយើងស្គាល់ខ្យល់ទាំងអស់ទី4គឺយើងស្គាល់ខ្យល់ស្ងប់ល្អិតល្អិតល្អិតរហូតដល់ស្គាល់ខ្យល់រលឹកអត់មានលឹកអត់មាននឹងហៅកាយយានបតនាទេវឋានមិនបានលោកហៅអញ្ចឹងព្រោះនឹងគេហៅកាយសង្ខារ ខ្យល់ដង្ហើមចេញចូលឲ្យកាយសង្ខារឲ្យកាយសង្ខារហើយបើយើងអត់បានចម្រើនទេអត់ស្គាល់កាយទេយើងអត់ស្គាល់កាយនឹងទេកាយក្នុងកាយអញ្ចឹងយើងស្គាល់ខ្យល់មួយលោកថាកាយៈមត្តੰអេវៈកាយៈមត្តੰអេវៈ ត្រឹមតែកាយណាបល័យនឹងបល័យដេខានោះអេវៈមួយមកគឺថាវាអត់មានស្អីក្រៅអំពីត្រឹមតែកាយទេណាកាយមត្តតាំងនោះថាត្រឹមតែកាយតែមានអេទៅមានកាយមត្តតាំងអេវៈគឺគ្មានស្អីក្រៅពីត្រឹមតែកាយទេមិនមែនជាតួសត្វជាតួបុគ្គលស្រីប្រុសក្មេងចាស់គឺមានត្រឹមតែខ្យល់ ដែលប្រព្រឹត្តឡើងសោះនឹងការអស់ទៅប៉ុណ្ណឹងយើងមើលកាយក្រុមតកាយចាណាមើលអស់ដង្ហើមចេញវែងចូលវែងចំបើយូរខ្លីចូលខ្លីចេញចំបើយូរខ្យល់ច្រើនណាយូរលុតអស់លីស្រាប់តែឡើងតែតកើឡើងវិញដង្ហើមឡើងដង្ហើមចុះដង្ហើមឡើងដង្ហើមចុះឡើងវិញអញ្ចឹងអញ្ចឹងយើងថាមកតែចា ចោលនឹងមានទេមានមានរហូតទេអត់មានរហូតទេអត់មានទេមានមានរហូតទេអត់នឹងបរមត្តធម៌សំខាដល់ទៅស្រីប្រុសក្មេងចាស់ដែលជាទួប្រញាប់ណាយើងនិយាយសំតបរមត្តធម៌នេះគេហៅថាវិជ្ជមានប្រញាប់ដែលលោកពោលថាមានណា លោកពូថាមាននៅក្នុងកពីវសតញ្ញៈលោកពូចេះលោកពូថាធម៌មិនមានសោះបែរជាមានមានហើយបែរជាប្រះទៅវិញនេះធម៌មិនមានសោះបែរជាមានមានហើយបែរជាប្រះទៅវិញអញ្ចឹងមកដល់សង្កេតមកយើងនៅបាយនៅបាយច្រើននិយាយថាធម៌ហ្នឹងមិនមានបែរជាមានមាននឹងរមមានមិនបានចាប់លើរឿងភាសាហ្នឹង ហ្នឹងហើយសោកលឺណាស់ហ្នឹងសោកលឺភាសាហ្នឹងឥឡូវភាសាហ្នឹងជួបថ្ងៃនេះសំលេងប៉ុណ្ណាมันមានសោះបែរជាមានមានហើយនឹងរកថាមានអត់បានឥឡូវស្មាប្រយោគពីសលេងពិនមួយហ៎នឹងសតញ្ញៈវាបីលោកទៀតទៅសលេងពិននៅពេលដែលយើងអត់ដេញតើមានសំឡេងទេ ហ៎អត់យឺននេះមែនទេដាច់ណាតេងតេងតេងតេងតេងតេងលឺសូរសលេងតែគ្រាន់តែលេងដេញលេងមានលេងដេញលេងមានសំលេងប៉ុណ្្នឹងមិនមានសោះបែរជាមានមានហើយមិនដឹងជាមាននៅតាណាទៀតលេងដេញលេងមាន អញ្ចឹងគេសួរថាតើសំឡេងពិនហ្នឹងវាមកពីណាសំឡេងពិនមុននឹងលឺហ្នឹងមានកំណោនៃសំឡេងពិនដែរឬទេវាមកអំពីកំណោសំឡេងពិនដែរឬទេមានមានទេមានកំណោសំឡេងពិនទេអត់អញ្ចឹងសំឡេងពិនស្រាប់តែរន់ឬឡើងហើយរលឹកទៅវិញសួរថាដើររលឹកទៅវិញតើវាតកោទុកនៅក្រោមដងវាដែរឬទេអត់ឬក៏វាខ្ចាយចេញហើយវាទៅនៅទិសណាមួយ មានដែរទេអត់អត់អត់អញ្ចឹងមិននឹងវាមកវិញណាស្រាប់តែមានហើយដល់តែមានដល់ពេលរលត់ទៅវិញមិននឹងទៅទៅណាទៀតឥឡូវយើងយកអំពីកងខ្យល់យើងវិញនេះនេះកងខ្យល់យើងវិញมันមានសោះបែរជាមានមានហើយបែរជាមិនមានទៅវិញទេដង្ហើមចេញវែងទៅវិញផងដកมันមានសោះបែរជាមានមិនមានសោះបែរជាមាន ដង្ហើមចេញវែងចូលវែងវាដល់មកអត់ដែលដឹងផងពេលមកដង្ហើមចេញខ្លីចូលខ្លីស្រត់ក៏មានខ្យល់នឹងច្រើនណាស់ជើងវាយូរស្អស្ងប់ហើយខ្យល់អត់ទៅអត់ទៅលឹបអស់มันមានសោះបែរតែមានតែនឹងថាមានអត់បានមិនដឹងទៅណាអត់ទៅមិនហ្នឹងទៅណាมันមានសោះមិនទៅជំនាញហើយស្រាប់លុតទៅលេងមានទៅវិញហើយនៅពេលដែលវារលត់តើវាលុតទៅនៅណា អញ្ចឹងបានលោកពូលលោកថាធរទាំងអស់កើនពីហេតុនិងពីបច្ច័យនេះសំលេងពិនដែលលន់លឺឡើងគឺដោយសារដងពិនហ្នឹងឯងដោយសារខ្សែពិនហ្នឹងដោយសារប្រដាប់ដេញពិនហ្នឹងនឹងនឹងសម្ដេចជាយាមរបស់បរោះចាប់មកដេញតេងតេងតេងតេងតេងតេងលេខដេញលេខញៀន អញ្ចឹងធម៌មិញនេះកើតអំពីផាសៈជាបច្ច័យកាយណាណាផាសៈជាបច្ច័យគឺទី1កាយទី2ចលទី3វិញ្ញាណផ្សំខតដើម្បីហៅផាសៈវេទនាមិញនេះនេះវេទនាមិញនេះ វេទនាមិនហ្នឹងដែលយើងដឹងថាវេទនាជាទុកវិញវាកើនពីមកប្រជុំធរទាំង3ខ្យល់ដង្ហើមចេញចូលជាទួលក្ខណៈលហើយលហើយហៅផោតពៈប៉ុន្តែនឹងគេហៅកាយក្នុងមកប៉ះនឹងកាយទ្វាវិញ្ញាណដឹងថាខ្យល់ចំណុចជីវិតកើតវេទនា មិនយូរប្រហែលវេទនានឹងលុបទៅវិញឥឡូវពិចារណាអញ្ចឹងពេលអង្គុយចម្រើនចោកទៀតលែងចម្រើនបាត់ណាមកវាអស់បច្ច័យវាទៅអស់បច្ច័យវាទៅពេលចម្រើនចោកទៀតតឹងត្នេះតឹងត្នោះពិបាកវេទនាកាលហ្នឹងដល់លែងចម្រើនបាត់ទៅ ខនឹងមិនមានសោះបែរជំនាញមានហើយនឹងរមមានអត់បានវាលុបទៅវិញ អញ្ចឹងពេលបំផុតមកតើអ្នកចម្រើនផលបានអីបានអីណាចេះឆ្លើយទីបំផុតបានអីបានត្រឹមតែស្គាល់ព្រះធម៌ប្រាជ្ញាទីបំផុតគឺប្រាជ្ញាឃើញថាកាយត្រឹមតែកាយវេទនាត្រឹមតែវេទនាចិត្តត្រឹមតែចិត្តធម៌ត្រឹមតែធម៌អស់អស់ប៉ុណ្ណឹងមកទីបំផុតបានត្រឹមប៉ុណ្ណឹងហើយ បានសំតែឃើញព្រះធម៌អ្នកអ្នកដែលឃើញវធនគឺជាទួបញ្ញាបញ្ញាជាអ្នកឃើញវធនបញ្ញាឃើញថាខ្យល់ត្រឹមតែខ្យល់វេទនាកើតពីចម្រើនត្រឹមតែវេទនាចិត្តដឹងមិនត្រឹមតែចិត្តធរត្រឹមតែធរមិនមានតួសត្វតួបុគ្គលខ្វែងប្រុសត្រីញីអីទាំងអស់មនុស្សទេវតាអត់មានមានត្រឹមតែព្រះធរ ហ្នឹងអស់សុខឃើញអញ្ចឹងស្គាល់សតិប្បដ្ឋាន4បាត់ហើយចេះសតិប្បដ្ឋាន4បាត់កាយត្រឹមតែកាយវេទនាត្រឹមតែវេទនាចិត្តត្រឹមតែចិត្តធម៌ត្រឹមតែធម៌ប៉ុន្តែយើងស្គាល់នៅតិចណាស្គាល់នៅតិចដើម្បីស្គាល់ច្រើនតចម្រើនកាយឲ្យខ្លាំងនេះ អញ្ចឹងដែលបានវេទនាកើតឡើងច្រើនគឺបានស្គាល់នឹងហ្មងការចម្រើនកាយឲ្យខ្លាំងជាបច្ច័យនៃការស្គាល់វេទនានឹងចិត្តកាន់តែខ្លាំងអញ្ចឹងតាបើចង់ដឹងថាតិចស្គាល់តតែមួយឲ្យជ្រៅអញ្ចឹងណាទឹកទឹកសមុទ្រទឹកបឹងឬក៏ទឹកទន្លេ នៅខាងលើក្តៅក្តៅតិចទេអត់ទាន់ខ្លាំងទេចង់មើលជ្រៅតិចមុខឲ្យជ្រៅមុខឲ្យជ្រៅដឹងតែទឹកទៅជាក់ដល់ឆ្អឹងប៉ុណ្ណាឥឡូវនាំគ្នាមួយទឹកឲ្យជ្រៅអញ្ចឹងអ្នកដែលសេកថាតិចណាក្នុងទឹកនេះដែលស្អីដែលសារខាមួយទឹកដល់ជំរឿកន្លែងតិចយ៉ាងណាមិញ អ្នកដឹងថាវេទនាចិត្តហើយនឹងខដល់ខ្ពង់ខ្ពស់ដែលសារអាស្រ័យការចម្រើនកាយឲ្យខ្លាំងឥឡូវនឹងសម្ដែងធម៌របៀបចម្រើនកាយឲ្យខ្លាំងតទៅទៀតតតអន្សម័យតអន្សម័យនៅពេលណាដែលយើងចម្រើននៅដង្ហើមចេញចូល រហូតដល់យើងបានស្គាល់ខ្យល់ដង្ហើមចេញវែងចូលវែងចេញខ្លីចូលខ្លីរហូតដល់បានស្ងប់កាយពេលនោះឆន្ទៈកើតឡើងឆន្ទៈណាអញ្ចឹងការចម្រើនអនាបានទេអាស្រ័យនឹងការពេញចិត្តណាអាស្រ័យនឹងស្ដីពេញចិត្តដូចស្មារតីសម្ដែងសម័យយល់ហើយ ដែលនាំឲ្យពេញចិត្តណាអញ្ចឹងណានាំឲ្យឲ្យឲ្យឲ្យឲ្យពេញចិត្តនឹងបានសម្ដែងមកហើយឡើយស្មាសម្ដែងតទៅទៀតនឹងកាន់តែជ្រៅកាន់តែជ្រៅដំណើរខ្យល់ដែលប្រពុតទៅកាន់តែស្រួលចិត្តកាន់តែសប្បាយសេចក្តីពេញចិត្តកាន់តែខ្លាំងអញ្ចឹងទេនេះសេចក្តីពេញចិត្តកាន់តែខ្លាំងព្រួយ ព្រោះមានភាពស្រួលខាងក្នុងខ្យល់បក់ទៅបក់មកប្រព្រឹត្តទៅស្មើវាអស់មានកលុកកលៀតអស់តាទៀតអស់តឹងអស់ចាស់អស់ប្របាក់អស់ចុកអស់ចាប់អស់ទៅវានៅតែសេចក្តីស្រួលទៅនៃកាយជាបច្ច័យនៃការសบายចិត្តចូលដល់សบายចិត្តចិត្តនឹងមានឆន្ទៈមានឆន្ទៈចូលចិត្តតែដំបងដៃមិនស្ងដល់សំណឹងចេះតែចង់មួម៉ៃ ពិបាកណាស់ប្រាប់មួយទីចិត្តចង់ទៅក្រោយហើយពិបាកណាស់ចុកជើងតិចណាត្រង់រួចបើគួយទៅចុកជើងអញ្ចឹងចុកការរកទីពីមុនមកចុកជើងដែរមកក៏មាត់ផងថាមកពីនោះវាបានលុយវាពេញចិត្តឥឡូវវាមិនទាន់ឃើញអីវាអត់ទាន់ពេញចិត្ត ចិត្តចិត្តដល់កន្លែងពេញចិត្តហើយព្រមមើលចិត្តទៅទីចិត្តដល់ឆន្ទៈនេះដល់ខ្ចោក្នុងខ្លួនយើងនេះយើងប្រព្រឹត្តស្មើនឹងពួកយើងមនុស្សទាំងអស់យើងសុទ្ធតែ មនុស្សពិការលោកយាយលោកតាពិការមែនទេពិការណាសិទ្ធពិការយ៉ាងណា រសៃគៀបក៏មានរសៃស្វិតក៏មានកាច់ស្វិតក៏មានសាច់គៀបក៏មានឈាមរត់ស្មើក៏មានឈាមអត់រត់ស្មើក៏មានរួចស្លាក់ដៃស្លាក់ជើងវៀងគោះវៀងគឺខ្ទេចខ្ទីទាំងអស់នឹងបានមកនឹងអាត្មាតាំងវិចេះជួបមកមិនដែលឃើញមកហំទេ មកដល់ហ្នឹងត្អូញស្រាចហ្មងអូឈឺតែម៉េចឈឺទៅដល់ដាក់យន្តការត្អូញមកប្រាប់ដល់គ្រូចេញមុន ម្លោះហើយដល់ពេលមកអង្គុយធននឹងប្រដាប់ប្រដាយើងរាងកាយនឹងវាសុទ្ធទៅទ្រោមទាំងអស់មកហើយមកកសាងកាយថ្មីមួយទៀតគឺចម្រើនណាប៉ាដើម្បីផ្សំជាតិ4ពួកជាតិយើងមានរឹងក្តៅលហើយរាវរឹងក្តៅលហើយជាតិ4នេះឲ្យចលនារៀបចំខ្ទង់ឡើងវិញអ្នកណាជើងបោះអញ្ចេះតជើងឲ្យវារៀបទៅវិញ ញ៉ាទៅហៀបទៀតទៅវិញចម្រើនហ្នឹងក៏ហៀបទៅវិញអំណាខ្នងហ្នឹងវាចុះពេកចម្រើនសោះបាត់ឈឺចកេះដើម្បីតតសៃឆ្អឹងតតសៃតឈាមឲ្យរពត់ទៅធាតុទាំង4យើងប្រព្រឹត្តទៅស្មើឡើងវិញសុខភាពល្អអញ្ចឹងដល់ពេលចម្រើនខ្យល់ណាប៉ានទៅវាប្រព្រឹត្តស្រួលទៅវាកើតភាពមួយគេហៅភាពតិចខាងក្នុងភាពតិចខាងក្នុងគេហៅកាយកាយតិចនិងមួយទៀត មួយចូលដល់ជំរៅនៃបាតសមុទ្រមួយចូលទឹកវាជ្រៅនឹងមួយចូលខំប្រឹងមួយចូលណៃម្ដងមាត់សមុទ្រហើយដល់មាត់ទន្លេហើយដាក់ឲ្យជ្រៅបន្តិចមួយទៅមួយចូលទៅខាងក្នុងហ៎នេះនៅពេលណាដែលយើងចម្បានខ្យល់ទៅដល់ខ្យល់ល្អិតហ្នឹងគឺធាតុទាំង4យើងប្រព្រឹត្តទៅស្មើហើយនេះដល់ខ្យល់ល្អិតនៅខាងក្នុងពោះហ្នឹង ក្នុងធុងនេះដល់ចម្រើនចម្រើនទៅទៅស្រួលអូយស្រួលស្រួលស្រួលស្រួលស្រួលស្រួលស្រួលនេះតើក្តីពេញចិត្តធ្វើស្រែក៏គុំ6ខែដែរបានឈូនយកឯងកម្មដ្ឋាន3ថ្ងៃចង់ទានពៀនអីព្រាមចេះ លិត6ខែផងមើលធ្វើកាំងរត់ក៏គង់មួយខែដែរបានដើកវាវាន់3ខែចង់បានអីស្លៀមអីម្ល៉េះដល់រាប់ពីមួយខែឡើងទៅសង្កត់កម្រៃខ្លះយើងធ្វើអីក៏វារាប់ខែនឹងដូចគ្នាហើយដល់តែពេលចម្រើនចម្រើនយូរទៅអាស្រ័យពេញចិត្តពេញចិត្តយូរយូរកើតបៃតិច សេចក្តីពេញចិត្តក្នុងការចម្រើនណាបានទេជាបច្ច័យឲ្យកើតបៃតេដល់សំណងដល់សំណងមែនទេណាជាតែបៃតេប្រែតែឆ្អែតឆ្អែតហ្មងឆ្អែតអញ្ចឹងបានបៃតេដូចកាយមាន5ចែកខតកាបេតេខនិកាបេតេអកនិកាបេតេឧបេនគាបេតេផរណាបេតេ តកានឹងវាឆ្អែតដែរតែឆ្អែតបន្តិចបន្តួចយើងឆ្អែតសបាយតែបន្តួចខណិកានឹងបានមួយខណៈអកមនិកា បានមួយស្របក់មួយស្របក់បានយូរយើងសបាយឆ្អែតពីខាងក្នុងមកបានយូរ អបិយវិធីនឹងស្រួលស្រាលទាំងអស់ស្រាលកាយស្រាលចិត្តស្រួលអស់អង្គុយទៅដូចអត់ជាប់កទីលចឹងអង្គុយស្រាលគឺដើរទៅស្រាលគឺដេកស្រាលគឺដើរស្រាលគឺឈរស្រាលគឺចិត្តស្រាលទាំងអស់ផរណាគឺផ្សាយវិចុងសតបាតជើងទៅជាទេស្មារតវល់វាហូរទៅស្រួលស្រួលក្នុងកាយផរណា ពេលនោះកើតបសុធិស្ងប់ភាពចត់ចាំបាត់អស់អញ្ចឹងកាយក៏ស្ងប់ចិត្តស្ងប់ចិត្តលែងរវើរវាយចិត្តនឹងស្ងប់បានជាវិស័យកើតសុខៈនេះស្រួលហ៎ នេះមួយទេមួយដល់បាទក្រមនេះមួយសុខៈតៃទេសុខៈសុខស្រួលស្រួលកាយស្រួលចិត្តជាបច្ច័យនៃសមាធិអញ្ចឹងបើយើងត្រូវសិក្សាថាសមាធិចិត្តនឹងមានអីជាហេតុចិនមានសុខៈជាហេតុចិនអ្នកអត់មានសុខគ្មានសមាធិទេតម្កល់ចិត្តមិនបានយូរទេតែអត់មានសុខៈនោះមិនប្រឹងទេ មានសុខៈចហេតុចិត្តនិងសមាធិនោះដល់មិនដល់បានដៅហើយទៅចាក់ស្រួលហើយសងំហើយចឹងបានថាឥឡូវនេះតាមមកជាបៃតេបសុទ្ធិសុខៈសមាធិ កើតពីអីកើតពីការចម្រើនកាយដល់តើនេះយ៉ាងណាការចម្រើនកាយនេះកាយគឺចម្រើនណាបានទេអាស្រ័យនឹងស្ដេចពេញចិត្តអញ្ចឹងយើងធ្វើចិត្តឲ្យយើងសប្បាយធ្វើចិត្តឲ្យយើងសប្បាយចម្រើនដង្ហើមចេញចូលទៅធ្វើចិត្តឲ្យយើងសប្បាយត្រូវធ្វើសេចក្តីសង្ឃឹមទុកក្នុងចិត្តថា ការចម្រើនដង្ហើមចេញចូលនេះគឺជាតួអ្នកបដិបទាជាផ្លូវទៅកើតឋានសួគ៌ដូចជាអស់លោកអីណាស់ចង់ទៅកើតឋានសួគ៌មិនដែលស្គាល់ឋានសួគ៌នឹងផ្លូវហ្នឹងហើយទៅទៅឋានសួគ៌ហ្នឹងផ្លូវហ្នឹងហ្នឹងគឺជាតួអីតួភាវនាអប់រំចិត្តញាតិកាយកទេផ្ដាបានយូរតរធ្វើសមាធិពីនឹងទៅ ព្រួយព្រោះចិត្តអត់មុតចិត្តអត់ទ្រាំនឹងវេទនានឹងលំបាកនឹងតឹងដៃតឹងជើងចិត្តស្ងប់ទៅដល់ប៉ះអារម្មណ៍នោះវាប៉ះអារម្មណ៍នាំឲ្យទ្រាំអត់បានបើសិនជាមិនធ្លាប់ទ្រាំធ្លាក់បណ្ឌិតទេវតាដាច់បារមីពីក្នុងមកពហួសពីមនុស្សទៀតនេះអញ្ចឹងចាវេទនាទាំងអស់សុខវេទនាទុក្ខវេទនាទុក្ខកមិតសុខាយវេទនាឬថា ទុកវេទនាសុខវេទនាសោមនស្សវេទនាទុមនស្សវេទនាឧបេក្ខាវេទនាវេទនាទាំង5សុទ្ធតែកើតពីការចម្រើនកាយទាំងអស់ចិត្តប្រកបដោយបិទេចិត្តប្រកបដោយបសុទ្ធិចិត្តប្រកបដោយសុខៈចិត្តប្រកបដោយសមាធិប្រស្ចានិវណៈចិត្តសានុបស្សនាក៏នៅក្នុងនឹងទាំងអស់វេទនា ឬវេទនាបញ្ញាសង្ខារវិញ្ញាណខណ្ឌ5ក៏នៅក្នុងទាំងអស់តែឃើញខសំដធអញ្ចឹងវេទនាចិត្តហើយនឹងធដែលជាលទ្ធផលនៃការចម្រើនកាយគឺបុគ្គលក៏បីបានសពគ្រប់ក្នុងពេលណាដែលបុគ្គលចម្រើនកាយឲ្យជ្រៅចម្រើនកាយឲ្យច្រើននេះចម្រើនហើយចម្រើនទៀតនោះណាចម្រើនហើយចម្រើនទៀតបណ្ណបណ្ណំចម្រើនហើយចម្រើនទៀត ចម្រើនកាយច្រើនចម្រើនកាយជ្រៅដូច្នេះវេទនាចិត្តហើយនឹងធម៌มันមកចាំគិតទេគិតតែកាយមួយច្រើនទៅក៏គង់ដឹងវេទនាចិត្តហើយនឹងធម៌ដឹងកាយទឹកដឹងវេទនាចិត្តហើយនឹងធម៌ក៏តិចដឹងកាយជ្រៅដឹងវេទនាចិត្តហើយនឹងធម៌ក៏កាន់តែច្បាស់លាស់ថែមទៅទៀតចិត្តបានហើយចិត្តបានសម្ងាត់ហើយ ខតបន្តិចបើទេសនាវែងណាអញ្ចឹងចំណាំក្រុមខ្យល់5ណាចំណាំណាទី1ក្រុមទីខៈខ្យល់វែងទី2ក្រុមខ្យល់ខ្លីរសៈទី3ក្រុមខ្យល់ច្រើនតបកាយទី4ក្រុមខ្យល់ឥតគេហៅថាសុខមៈនេះទី4គឺក្រុមខ្យល់រលត់ និរោធៈរលឹកកោតរលឹកកោតរលឹកដល់ហ្នឹងគេថាចប់កាយនុបស្សនាតិដ្ឋានអញ្ចឹងវែងខ្លីច្រើនស្ងប់លឹកមានជំហានគេចឹងស្គាល់កាយនៅស្គាល់កាយនៅណាស្គាល់ណាស្គាល់កាយបើមិនចម្រើនចឹងមិនស្គាល់កាយ នឹងយើងរៀនត្រឹមតែវាយោកាយណែវាយោកាយកាយកាយស្អីគេកាយកាយស្អីគេភាសាបាលីហៅកាយៈពីប្រែចេះប្រែថាប្រទេសជាទីកើតនៅវត្ថុដែលបណ្ឌិតគប្បីពើមកាយអញ្ចឹងកលែងកាយហ្នឹងសិតតែកលែងគម្រង់ កន្លែងហ្នឹងកន្លែងកម្រុកណាស់កាយជឿកម្រុកនេះបើមិនជឿសាក់លិតមើលដើមក្អួតកន្លែងកាយហ្នឹងសើកន្លែងកម្រុងនេះចាប់ទៅចុងសន្និបាតជើងហើយកាយបែកញើសហូរញើសធំខ្សិនពីសុបរាល់ថ្ងៃនេះកាយ នៃកំឡុងអញ្ចឹងពាក្យថាកាយបានន័យថាកន្លែងហ្នឹងកើតរបស់គេខ្ពើមបណ្ឌិតក៏បីខ្ពើមណាអ្នកមានប្រាជ្ញាក៏បីខ្ពើមអ្នកយល់ធម៌ក៏បីខ្ពើមអ្នកមិនយល់ធម៌ងាយខ្ពើមទេនៅតែត្រឡាញ់នឹងកាយអញ្ចឹងបតវិកាយអបោសៈកាយទេជោកាយវិយោកាយ ហើយក្នុងកាយ4យើងយើងរៀនកាយមួយវាយោកាយឲ្យស្គាល់មួយសិនដល់ផុតវាស្គាល់មួយទៅចាំខ្លះកម្មដ្ឋានហ្នឹងទៅរកកាយដសេទៀតរៀនតឲ្យចប់ចប់ចប់កាយ4អស់សតិប្បដ្ឋាន4មកហើយអត់ទិញផងអត់មានទិញវាលងយាយលងយាយខ្លះគាត់ព្រួយចិត្តគាត់ វាថាអើយព្រះអង្គឲ្យខ្ញុំកណាដឹងយានយ៉ាងម៉េចបើវាអត់ចេះអសមើលក៏វាមិនឃើញអសក៏វាអត់ចេះទិញក៏វាអត់ចាំចំណាំក៏វាអត់បានញ៉ែឥឡូវនឹងរៀន3ថ្ងៃទិញអីខ្លះបានចេះនិយាយនិយាយកាយអញ្ចឹងថាវិបស្សនាធរៈគឺជារៀនដោយការអនុវត្ត ឲ្យឃើញកាយឃើញវេទនាអាចារ្យគេដាក់ឈ្មោះឲ្យកាយវេទនាចិត្តហើយធម៌យើងត្រឹមតែឃើញហៅសភាវៈអញ្ចឹងមនុស្សទាំងអស់គេហៅអ្នកដែលបានសមាធិផតចេះអសក្តីមិនចេះអសក្តីដែលសំខាន់គឺត្រង់ឃើញនៅអ្វីដែលវាពិតណាអ្វីដែលវាពិតទេដែលគឺតកាយវេទនាចិត្តហើយនឹងធរនឹងប្រពុតលោកបញ្ញត្តិ នឹងជាបញ្ញត្តិធម៌ទេដែលវាសំខាន់ត្រង់ឃើញហើយដូចពេលហ្នឹងលោកយាយអត់ចេះសទេតែលោកយាយដឹងថាខ្យល់វែងនឹងឃើញខ្យល់ចូលហ្នឹងខ្យល់ខ្លីឃើញខ្លីហើយខ្យល់វាតឹងតែនេះតឹងតែនេះតឹងតែនេះវាវិលចេះនិយាយអញ្ចឹងមែនទេតែគាត់អត់ដឹងថាពាក្យកាយនឹងមិនទេតែគាត់ចេះនិយាយអញ្ចឹង ចោលនឹងល្អិតល្អិតខ្ញឹកខ្ញឹកខ្ញឹកខ្ញឹកខ្ញឹកខ្ញឹកតិចទៅតិចទៅលឹកគិតបាត់ឃើញនៅតែនេះមើលទៅនឹងលឹកបាត់មកមកតែនេះលឹកបាត់មកតែនេះគាត់ស្គាល់អញ្ចឹងហូចពិបាកដឹងថាពិបាកដឹងទៅស្រួលដឹងថាសុខទុក្ខអញ្ចឹងបានន័យថាណែធម្មជាតិពីរសភាវៈពីរដែលអត់មានឈ្មោះដែលមានព្រមតែលក្ខណៈពីរយ៉ាងគឺរូបធម៌និងនាមធម៌ អត់តែមានឈ្មោះអីណាមានលក្ខណៈបែកស៊ីលក្ខណៈអោនទេជ្រាទៅទៅប៉ុណ្ណឹងឃើញឃើញលក្ខណៈបែកស៊ីនឹងឃើញលក្ខណៈអោនទៅអោនទៅទៅប៉ុណ្ណឹងតែអត់ស្គាល់អានឹងគេហៅអីផងដឹងចឹងតែមកខ្យល់គាត់ឡើងបាត់បាត់បាត់បាត់តែឡើងបាត់បាត់បាត់រួចចិត្តចេះដើរទៅដំណើរកូនកន្លែងដឹងតែប៉ុណ្ណឹង ដឹងតែសភាវៈពិតទីត្រូវគ្នាទី1គឺបែកគ្នាទី2គឺអោនទៅដឹងប៉ុណ្ណឹងទាំងអស់គ្នារីឯច្រើនជាងនឹងគឺប្រពុតលោកអ្នកសម្ដែងលោកឲ្យឈ្មោះណែនឹងគេហៅចាយនេះត្រង់តោយបបាបបាហ្នឹងគេហៅវេទនីលោកឲ្យឈ្មោះនេះត្រង់ដឹងដឹងហ្នឹងគេហៅចិត្តប្រពន្ធលោកឲ្យឈ្មោះណា ប៉ុន្តែអ្នកស្វែងរកធម៌មានណាស្គាល់អង្គអត់ទេគឺដឹងលក្ខណៈរួមគ្នាគឺដឹងលក្ខណៈបែកគ្នានិងលក្ខណៈអោនទៅកាន់អារម្មណ៍ហ្នឹងឯងដឹងតែប៉ុណ្្នឹងទេអ្នកធ្វើធម៌ចៅវិញអត់ដឹងអើដល់ទៅពេលលោកយាយលោកយាយប្រឡងស្មានមានដែរសួងហ្នឹងអត់ទេអត់មកទួតទេព្រោះប្រឡងវិបស្សនាមិនប្រឡងប្រយតេណាមិនប្រឡងខណ្ឌចិត្តយតណាណាប្រឡងការឃើញលោកយាយអត់ចេះសផងគាត់ជាប់បឋមវិបស្សនាកគុអត់ អត់ចេះមើលអត់ចេះសរសេរប៉ុន្តែប្រឡងជាប់ថាម៉េចបានតែប្រឡងជាប់ព្រោះគាត់និយាយត្រូវគាត់ឃើញឃើញឃើញចេះឃើញចេះឃើញចេះឃើញចេះឃើញចេះឃើញចេះឃើញចេះចិត្តគាត់លឿនណាយឃើញចន់លែងចង់មានចង់បានគាត់និយាយតែប៉ុណ្ណឹងជាប់បឋមវិបស្សនាបាត់ ការឃើញណាហើយការដែលចេះនិយាយខន្ធធាតយតនៈនោះសម្រាប់បុគ្គលដែលចេះវរិយតេទេអ្នកមិនចេះវរិយតេមានអំណាចចេះនិយាយទេអត់ទេអ្នកត្រូវត្រឹមវិបស្សនាដែលមិនរៀនបរិយតេអត់ចេះនិយាយទេប៉ុន្តែចិត្តស្ងប់មិនហួងហែងលះបង់សេចក្តីប្រកាន់ចេះនិយាយនឹងអ្នករៀនបរិយតេដូចស្មាចេះនិយាយនឹងចេះវាអីមក ដោយសារឆ្លងកាត់កពីនេះមិនមែនធម្មតាចាប់ចាប់តាំងពីឆ្នាំ80ទល់នឹងសពថ្ងៃនេះឆ្លងកាត់កពីនេះរៀនថារៀននិយាយហ្នឹងណាយកមកនិយាយយកមកថាបានប៉ុណ្ណឹងឆ្លងកាត់តាំងពីឆ្នាំ80មកនឹងបានយកមកនិយាយមកថាអញ្ចឹងបានយុទ្ធការផងហ្នឹងអញ្ចឹងអ្នកវិបស្សនាអត់មានគិតរឿងចេះសតទេមកដល់អង្គុយចាប់អង្គុយ ព្រោះដាក់ចិត្តយេចាំមើលប៉ុណ្ណឹងត្រឡប់ទៅផ្ទះវិញបានតែប៉ុណ្ណេះយកហើយបានថាគ្មានស្អីសំខាន់ទេក្នុងខ្លួននេះគឺវាធុញវាអត់មានន័យវារបស់សោះតូនរបស់ទៅទេហើយជាថាមកមិនខឹងស្ងប់ឈឹងចប់ណែនេះ បាទយកហើយបងយកទេយកហើយទៅបានប៉ុណ្ណឹងយកហើយតាពួកយើងបានប៉ុណ្ណឹងយកហើយពួកយើងមានជាធម្មកថាឯងទៅណាមកណាទេធ្វើមកឲ្យទៅរួយខ្លួនយើងឲ្យតែចិត្តយើងបានស្ងប់ចិត្តយើងបានស្រួលចិត្តយើងបានស្រឡះ ចាំដល់បប្រតិបត្តិចប់បប្រតិបត្តិចប់ចាំមានទៅពីរក្រោយយានយានសតិប្បដ្ឋាន4ចប់សិនណាដែលចប់ហើយចាំចាំស្មាប្រាប់នេះហៅអីនេះហៅអីហៅហៅហៅអីជំនដល់ណាប្រាប់ដល់ណាជំនដល់ណាប្រាប់ដល់ណាហើយទៅបើមួយកពីទៅដល់ពេលចាប់ខទាំងអស់ចេះទាំងកពីទៅជិះស្នោបានប្រកែឃើញឃើញការពិតនិយាយថាសម្បត្តិនោះចំហៃប៉ុណ្ណេះហើយ ចុះប៉ណេះម៉ែទឹកសភាពបែបអញ្ចេះប៉ណេះម៉ែទៀតទឹកសភាពបែបអញ្ចេះប៉ណេះម៉ែទៀតទឹកសភាពបែបអញ្ចេះទៅដល់អាបាត់ខំថាទៅជានោះទៅជាទៅដល់ទៀតអានេះថ្មអានេះចៅអានេះចងអានេះអីទៀតទាំងអស់ហើយទៅនិយាយប្រាប់គេដូចមែនទេណាពួកយើងបានឃើញបានចូលទៅនឹងវិបស្សនារៀនចឹងណាវិបស្សនាវិបស្សនារៀនចឹង ញ្ចឹងបានប្រារហន្តមួយនឹងហៅអរហន្តសុខបស្សកាដែលលឺទេអរហន្តសុខបស្សកាស្ងួតកិលេសតែនិយាយមិនចេញលោកអស់កិលេសដោយការចម្រើនវិបស្សនាលោកអត់មានចេះទេអត់មានអីអភិញ្ញាវិជា3អភិញ្ញា6ឬសម្បទា4គឺលោកអត់ចេះទាំងអស់លោកបានតែបឋមឈានមួយលោកបានតែបឋមឈានមួយដែលជាលោកកត់រៈដុតកម្លោចនៅកិលេសតែប៉ុណ្ណឹងលោកបានបឋមឈានមួយ ព្រោះប្រារហន្តណាក៏មានវធម្មជាតិដែរតែគ្មានវធម្មជាតិគ្មានប្រារហន្តទេញ៉ែតែបានលោកពោលថាចេះពោលថាលោកកតរង្គបណៈអាជាយកੰណថេណានឹងចាំបល័យនឹងមួយទៅណាលោកកតរង្គបណៈអាជាយកੰណថេ ដែលលើបល័យនឹងនេះកត់នឹងមួយលើកតរੰបណៈអាជាយកម្មណថេប្រែថាម៉េចប្រែថាបណៈក៏លោកកតរੰឬលោកកតរាអាជាយកម្មដែលគ្មានឈានណថេមិនមានអញ្ចឹងបាននៅថាលោកកតរាចិត្តណាដែលគ្មានឈានអត់ទេសិតតែមានឈានទាំងអស់ មកកន្លែងបសិលបញ្ចប់ដល់ពេលដល់ពីអាទិត្យក្រោយទៅនិយាយពីសមាធិនឹងយកកន្លែងសិលដូច្នេះត្រូវបង្កើតចំនួនមួយសួរថាអ្វីជាតួសិលគេហៅកੰសីលੰងអ្វីជាតួសិលនៅក្នុងបរិស្ថានវទានេះ នៅក្នុងបរិសន្ធិទៀតលោកពោលថាធម៌ទាំងឡាយ4ចេតសិកអចេតនាចេតសិកម្មសង្វរោនិងអវិតកមោ4នេះជាទួសិលអញ្ចឹងយើងយកធម៌ទាំង4នេះមកហើយយកមកប្រៀបនឹងសកម្មភាពដែលយើងកំពុងតែប្រព្រឹត្តតើយើងមានដែរឬទេ នេះឥឡូវយើងពិនិត្យមើលផ្ទៃចិត្តយើងទាំងអស់គ្នានឹងយើងគិតពីរឿងចិត្តយើងទាំងអស់គ្នាទៅតាមកថាទេសនានេះចេតនាជាតួសិលនេះលោកពូអញ្ចឹងចេតនានឹងទៅគេចេតនានឹងប្រែថាម៉េចចេតនានឹងគឺប្រែថាសេចក្តីត្រេះរិះសបាត គំនិតក៏បានដែរហើយការបែងចែកក៏បានឬការសន្សំក៏បាននេះចេតនាហ្នឹងណាយ៉ាងអញ្ចឹងតើគិតអីសន្សំអីចេតនាក្នុងទីហ្នឹងលោកសំដៅយកគំនិតដែលវាចាក់បើនៅកម្មសខាបទ5វាចាក់បិចដល់សត្វមានជីវិតនេះ យើងនិយាយពីចិត្តយើងចិត្តយើងនឹង ជាប្រធានបទរបស់កាយនិងវេទនាកាយមិនសម្លាប់វាចាមិនបានពូលឲ្យគេទៅសម្លាប់ឃើញទេនេះចិត្តនេះគំនិតដែលផ្ដើមឡើងហាគិតថាអញនឹងសម្លាប់ហើយអញត្រូវសម្លាប់ហើយនឹងគំនិតហ្នឹងអញអត់ត្រូវសម្លាប់ទេ គិតថាគិតប្រើវាទៅសម្លាប់តែកំណត់មកថាមិនត្រូវប្រើទេត្រូវនិយាយប្រាប់វាថាកុំសម្លាប់ទៅវិញនេះចិត្តដែលយើងស្គងឡើងហ្នឹងចិត្តដែលយើងផ្ដើមឡើងគំនិតបែបហ្នឹងហៅចេតនាស្គាល់ទេចេតនាស្គាល់ទេអញ្ចឹងបើសិនជាមានគំនិតអាក្រក់ចិត្តសម្លាប់ឬ គិតប្រើគេនឹងហៅអកុសលចេតនាតែប្រសិនបើជាពាក្យថាឈប់អត់មានបានគិតអញ្ចឹងទេកម្រិតណាកើតឡើងមកក៏វាកម្រិតនឹងចោលទៅមិនមិនត្រូវសម្លាប់ទេព្រោះគេក៏ចង់រស់អញក៏ចង់រស់ខ្លាចបាបអញ្ចឹងមិនត្រូវសម្លាប់ទេកម្រិតហ្នឹងហៅវិរតេចេតនានេះជាទួសិល នេះជាទូទៅអញ្ចឹងសិក្ខាបទ5មានកំណត់5សិក្ខាបទ8មានកំណត់ធំធំ8សិក្ខាបទ10មានកំណត់ធំធំ10សិក្ខាបទប្រការណាគ្រប់ព្រះអង្គទាំងអស់ដែលជាសច្ចតកៈសិក្ខាបទនិងនោសញ្ញាវិមោកនេះនឹងសញ្ញាវិមោកហ្នឹងណានៅសញ្ញាមកជាសញ្ញាវិមោកតែហ្នឹងព្រះអង្គទៅស្គាល់តែខ្ញុំកណាចង់គៀនចេះ សើទាំងអស់គ្រប់កថាបទរបស់ព្រះអង្គដែលតាក់ទងអំពីផ្លូវចិត្តចិត្តចិត្តបានត្រូវទោសបើចិត្តអត់បានចិត្តទេអត់ត្រូវទោសទេដោយសម្រាប់កម្មអញ្ចឹងបដាជាន់សត្វព្រះអង្គមានកំណត់នឹងសម្រាប់ផងសខាបតនេះគេហៅអីគេហៅសញ្ញាវិមោកសខាបតសម្គាល់រួចចាក់ទោសជាសច្ចតកៈសខាបត កថាបទប្រកបដោយចិត្តហើយជាសច្ចតកសមុដ្ឋានមានទោសអាស្រ័យនឹងមានចិត្តនេះនឹងអំបោនៃសខាបទទាំងអស់នេះត្រូវស្អាតដោយសាវិរតិណាដោយសាវិរតិនឹងអំបោរបស់ហ្នឹងនឹងមើលមើលទៅឃើញហើយ ដូចជាបរាជិក4អញ្ចឹងណាបរាជិក4ទី1សាមេធនធម្មទី2លួចប្រាប់គេទី3ពូអួតគុណវិសេសទី4សម្រាប់មនុស្សហើយចឹងទៅនេះអញ្ចឹងសិក្ខាបទនេះសុទ្ធតែមានចិត្តផ្ដើមឡើងមានចិត្តផ្ដើមឡើងនឹងគេហៅសច្ចតកៈសិក្ខាបទហើយសញ្ញាវាមក នៅសិក្ខាបទនឹងហួចចាក់ទោសនឹងចេតនាជាទូសិលអញ្ចឹងនៅក្នុងសម័យណាដែលយើងអង្គុយព្រមទាំងនឹងហើមចូលដឹងចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងរហូតដល់ខ្យល់នឹងឡើងមកអញ្ចឹងទៅតឹងដៃតឹងមុខតឹងមាត់អញ្ចឹងទៅចូលតាមខ្យល់រហូតដល់ស្ងប់ រហូតដល់រត់មួយកណៈចិត្តពីរកណៈចិត្តហ្នឹងរលឹកមួយកណៈចិត្តពីរកណៈចិត្តរលឹកខ្លះសួរថាណែយើងបើកើតសំណួរសួរក្នុងចិត្តយើងថានៅក្នុងសម័យនឹងតើយើងបានគិតសម្រាប់សត្វដែរឬទេយើងបានគិតលួចទ្រព្យគេដែរឬទេយើងបានគិតបែបមេធនធម្មដែរឬទេ យើងបានគិតនិយាយកុហកដែរឬទេអញ្ចឹងគ្រប់សខាបတ်ទាំងអស់តើយើងមានបានគិតទេអត់អត់តោះថាមិនបានជាអត់ព្រោះចេតនាកំពុងតែសន្សំនៅដង្ហើមចូលនិងដង្ហើមចេញមិនអញ្ចឹងអញ្ចឹងទេប្រកបជាអញ្ចឹងទេនឹងតំណែងសួរបដាប្រកបជាអញ្ចឹងទេ ពេលហ្នឹងមានបានគិតអាក្រក់ទេមានចេតនាអាក្រក់ទេព្រោះណាត្រង់នេះឯងឈ្មោះថាចេតនាសិលយើងបានសម្រេចហើយដោយចិត្តយើងកំពុងតែបរិសុទ្ធនៅក្នុងសមាធិតើតើណាអញ្ចឹងចេតនាទៅមិនបានទេបានទេយល់យល់ព្រមជឿថាបានទេណាបានមួយចេតសិកੰបៃលੰង ចេតសិកសិលម្ដងណាចេតសិកសិលនៅមានចេតសិកសិលទៀតមិនចេតនាសិលឥឡូវទៅចេតសិកសិលនឹងស្អីចេតសិកនឹងស្អីនឹងចាក់ចំបរមត្តហ្នឹងឯនេះសំគាយបរមត្តម្ដងណា ចេតសិកនិងចិត្តនេះតែណាបើយើងនិយាយរឿងចេតសិកហើយវាមានចិត្តនៅក្នុងហ្នឹងហើយចេតសិកម្មបានន័យថាធម៌ណាដែលឆើរលឹកជាមួយនឹងចិត្តធម៌ហ្នឹងហៅចេតសិកអញ្ចឹងហ្មងឈ្មោះគាត់អញ្ចឹងធម៌ណាដែលឆើរលឹកជាមួយនឹងចិត្តលើហៅចេតសិកអញ្ចឹងហើយណាយើងអវធមច្រើនច្រឡំនេះពីណាហ្នឹងនឹងតាណាហើយចិត្តនឹងតាណាហើយចេតសិកហ្នឹង អញ្ចឹងចិត្តព្រះអង្គត្រូវចំណាំទៀតថាភាពថាដឹងអាម៉ាត់និងអាម៉ាត់កុំកុំគិតឲ្យទៀតតែគិតឲ្យទៀតច្រឡំចិត្តដល់សោះចិត្តគឺជាធម្មជាតិមួយដឹងហ្មងចិត្តជាងការគេថាចិត្តតន្តិវិញ្ញាណណែចិត្តគឺវិញ្ញាណវិញ្ញាណគឺចិត្តណា ចិត្តគឺវិញ្ញាណវិញ្ញាណគឺចិត្តដូចគ្នាអញ្ចឹងប្រែថាដឹងដឹងនឹងចិត្តហើយវិញ្ញាណហើយអានឹងកំក្រេតជាងអានឹងចិត្តមួយនោះស្គាល់ថាត្រង់ដឹងនឹងហើយចិត្តឥឡូវនិយាយវិចេតសឹកម្ដងចេតសឹកដែលកើតឡើងចេតសឹកទាំងអស់មានដល់52ចេតសឹកអស់ ប៉ុន្តែនៅក្នុងសិលនេះលោកសំដៅយកវិរតេចិត្តសក3នេះចេតនា3ម្ដែលហ្នឹងម្ដែលម្ដែលហ្នឹងណាកាយសិចរតៈវិរតេចេតសក1វិច័យសិចរតៈចេតសក1និងសមាធិចេតសក1 អញ្ចឹងគំនិតណាគំនិតហ្នឹងយកលោកយោងមកគំនិតវាចាដូចមិញហ្នឹងអញ្ចឹងតាមផ្លូវកាយមិនសម្លាប់មិនលួចមិនស្រឡាញ់ប្តីគេស្រឡាញ់ប្រពន្ធគេនេះគំនិតហ្នឹងហៅចេតសិកគំនិតហ្នឹងនឹងចេតសិកដែរគំនិតមួយទៀតមិននិយាយកុហកមិននិយាយញុះញង់មិននិយាយចាក់ដោតមិននិយាយពៀនប្រយោជន៍ នឹងហៅចេតសិកសិលយល់ទេនេះកំណត់នឹងកំណត់មិនត្រូវធ្វើអញ្ចឹងទេមិនត្រូវនិយាយអញ្ចឹងទេមិនត្រូវចូលអញ្ចឹងទេអានឹងវាបាបអញ្ចឹងអត់ត្រូវការនិយាយនេះកំណត់កាលឡើងមកហៅចេតសិកកើតនៅអញ្ចឹងកើតនៅអញ្ចឹងកំណត់មួយទៀតរកស៊ីយ៉ាងម៉េចទៅអ រកស៊ីណាដែលពាក់ព័ន្ធដោយពាវរាដូចជារកស៊ីចាប់មនុស្សរកស៊ីលួចធានរកស៊ីជួញអាវុធរកស៊ីលួចឆ្នាំពឹសរកស៊ីលក់ត្រាណែនាំឲ្យមានស៊ីវរីហើយឈប់គំនិតនឹងឈប់ហើយឈប់ឲ្យស៊ីអញ្ចឹងណានឹងហៅចេតសិកសិលបាត់តនេះចឹងហ៎គំនិតដែរ ចេតនាមិញហ្នឹងមកជាប់ក្នុងនឹងដែរណានេះមួយទៀតមាន3ទៀតអនភេជាជាបាតោនិងកម្មាប្រតិអនភេជាបានន័យថាចិត្តមិនលោភមិនលុតអលោភៈចេតសិកចិត្តមិនក្រោកខឹងមិនជាបានអតោសៈចេតសិកចិត្តដែលយល់ត្រូវយត់ដាវិដាមានគុណបញ្ញាចេតសិក នេះឯងជាជាសិលណាអញ្ចឹងសិលនៅខាងក្នុងនេះទាំងអស់សិលអញ្ចឹងនៅក្នុងសម័យដែលយើងចម្រើនដង្ហើមចេញចូលចេញវែងដឹងចូលវែងដឹងចេញផ្លូវដឹងចូលផ្លូវដឹងចម្រើនយូរតឹងដៃតឹងជើងនៅតាមខ្យល់រហូតដល់ខ្យល់នឹងស្ដើងស្ដើងទៅលុតម្ដងទៅលុតទៅកើតទៀតនឹងការលុតនឹងកកទៅនឹងការលុតនឹងក្បាលទៅនឹងច្បោះទៅចិត្តតែលុត ធ្វើដែរលុតចេះចម្រើនចម្រើនចម្រើនទៅសូនអស់ខ្យល់មិនដឹងអស់ទៅណាមកណាអង្គុយទៅហោនឹកខ្យល់អត់មានទេស្រាប់តែយូរយូរកើតឡើងវិញទឹកទឹកទឹកទឹកទឹកខ្យល់ឡើងវិញសួរតែក្នុងពេលដែលយើងកំពុងចង់ស្មារតីនឹងតើយើងមានបានចិត្តអាក្រក់ទេតាមផ្លូវកាយយើងគិតទៅសម្លាប់យើងគិតទៅពូលនិយាយកុហកទេ មិនដរស៊ីណាខុសច្បាប់ទេមានចង់បានរបស់គេទេមានគំនុំខំជនណាទេពេលហ្នឹងពេលដែលយើងកំពុងចង់មានយល់ខុសទេអត់ទាំងអស់អញ្ចឹងចេតសិកសិលហ្នឹងមាន នៅក្នុងហ្នឹងទៀត សិលទី2ណាចេតសិកសិលមានណាមាននៅក្នុងចិត្តអញ្ចឹងការរសាចិត្តមួយចងចិត្តមួយឲ្យស្ងប់ឈ្មោះថាចេតនាសិលកបរសិទ្ធចេតសិកសិលកបរសិទ្ធតបតទេណាយល់ទេមានណានឹងកុំនិយាយបរមត្តច្រើនទៅក្រែងលោកព្រះអង្គទៅមួយ តែកណានិយាយបរមត្តទៅចេះឆ្ងាយទៅឆ្ងាយទៅទៅដល់ណាណាតន្តែគ្រាន់ប្រគិនប៉ុណ្ណេះធរទាំងឡាយមាន53ធរនេះដែលនាំឲ្យសម្រេចសម្រានទៅជាចិត្ត89ដួងមានតែប៉ុណ្ណឹងណាធម៌មាន53ធម៌ទេមហោមហានឹងវាស្លទៅបើកើតបាន89ដួង tay cái hai cái bài thọ hai là gì chế tập sắc ha tập phí nâng phở viêm cả chặt mũi, phở viêm cả chặt đại lưu phở viêm cả chặt đấy đại lưu đấy hả tay cái phở viêm cả chặt nằm ăn ăn này chấm nhiên nhiên về mũi ព្រះវង្គៈហ្នឹងគឺជាគួវិញ្ញាណមួយដែលថតដំណរអំពីប្រេសន្ធិមកតែមិនទាន់คล้ายទៅជាគណៈចិត្តធំធំទេតែមានកិរិយារស់នៅ មានជីវិតរស់នៅ រសានៅភពមិនឲ្យរលឹកព្រះវង្គៈហ្នឹងនៅស្ងៀមហ្នឹងអត់តមានស្អីទេតែនៅពេលណាមានអារម្មណ៍មកប៉ះ ចេតសិក52កើតឡើងជ្រោមជ្រែងវាំងចោលរលឹកផ្លឹកខ្លាយទៅជាគណៈចិត្តដតីដោយមានចេតសិកនឹងឯងជាគ្រឿងសម្រាប់ឲ្យសម្រាប់ដូចជាមេតបហើយនឹងកូនទាហានអញ្ចឹងនៅក្នុងប្រទេសមួយគឺថាប្រទេសរាជាណាឯឈ្មោះថាឈ្មោះតាមយ៉ា ណាណាវាតាមរាជចាស់ហើយចង់ទៅវាយនគរមួយប្រើអាមាត្យទាំងអស់ទៅវាយមកទៅវាយទៅឈ្នះរាជានោះទៅគ្រប់គ្រងនៅនគរថ្មីហ្នឹងគេសួរថានគរអាមាត្យអត់ណាគេថាវរិជាដែរហ្នឹងបដិជគុណសាមហ្នឹងដែរ ចិត្តចិត្តចិត្តចិត្តចិត្តចិត្តចិត្តយ៉ាងហ៎ព្រវាំងកៈមួយរួមផ្សំជាមួយនឹងអកុសលចេតសិក14ក៏នឹងคล้ายទៅជាអកុសលអកុសលចិត្ត12នឹងចឹងណាហ៎ចឹងណាคล้ายคล้ายឈ្មោះដោយតាមយានចេតសិកហ្នឹងជាគ្រឿងសម្រាប់ ចិត្តនឹងក៏คลายឈ្មោះទៅជាអកុសលចិត្តគឺមិនបាននិយាយដល់ចេតសិកទេនឹងចឹងអាដែលសារពវាំងជាខាងដើមមួយនឹងជាមួយនឹងសោបនៈចេតសិកវាដល់25មករួមសំទៅคลายទៅជាសោបនៈចិនជាហៅកុសលចិត្តអញ្ចឹងទៅឃើញទេហ្នឹងហើយអញ្ចឹងទៅ រួមផ្សំនឹងទៅអញ្ចឹងបានគេហៅចិត្តមួយជាកុសលអញ្ចឹងចិត្តអញ្ចឹងបានតែចិត្តអកុសលហ្នឹងបាននៅទៅមានចិត្តសឹកចុះរួចហើយហើយបើបើសិនជាចិត្តខាងកុសលក៏មានចិត្តសឹកចុះរួចហើយដូចមិញហ្នឹងអញ្ចឹងទៅវាយហ្នឹងវាយក្នុងនគរមួយហ្នឹងមានអាមាត្យមានមន្ត្រីលើស្ទាប់ទៅទាំងអស់ហើយបានសម្រេចមកទៅជានគរហ្នឹងមានស្ដេចសោរាជចឹងគេຕົក ចាត់ទុកដូចជាស្ដេចទេទៅសឹកទុកដូចជាកងតបណាទៅទុកដូចជាកងតបសម្រាប់ជួយជួយចាសម្រាប់ការងាររបស់ព្រះរាជាណាកណ្ដឹងមកកុំទៅទៀតមកទៅកាន់នឹងងូឥឡូវយើងងាយងាយមកសិលដង្ហើមចេញដឹងចូលដឹងស្ងប់ឈឹងអញ្ចឹងមានចង់បានរបស់គេទេ អត់ទេមានកម្រិតណាតខឹងចង់សម្លាប់នរណាឲ្យវិនិច្ឆ័យអត់ទេមានយល់ទៅតាណាទេអត់ទេខុសមិនឆារភ័យអត់មានសង្វរោសៃឡង់សង្វរៈចងរួមអូនឹងអត់ប្រភ័យទៀតសង្វរៈធរតារិមកខសង្វរៈណាសៃលសង្វរៈនោះ សតិសង្វរៈយានសង្វរៈខន្តិសង្វរៈវិរិយៈសង្វរៈធម៌ទាំងអស់មានមានគ្រប់អង្គុយមានបានតែគិតតែក្រណាអត់សតិនៅតែក្នុងធម៌ហ្នឹងមានរៀងមេតនាអត់ វិញ្ញាណប្រាជ្ញានៅដឹងក្នុងធម៌ហ្នឹងមានទៅណាអត់ពេលហ្នឹងសេចក្តីអត់ធ្មត់កើតឡើងចុកដៃចុកជើងឯណាកុំទៅណានៅត្រង់ហើយសេចក្តីព្យាយាមនៅប្រឹងរហូតអញ្ចឹងនៅក្នុងចិត្តយើងនឹងមានធម៌ទាំង4និង5នេះកើតឡើងគ្រប់គ្រាន់អស់អញ្ចឹងគឺថាសង្វរៈសង្រួមមិនធ្វើនៅអំពើបាបនេះអ្នកដែល ចំណែនកម្មដ្ឋានហ្នឹងណាប្រើព្រះបច្ច័យ4គេបានបន់ច្រើនណាព្រួយព្រោះនៅនឹងចលស្អាតមានសង្វរៈធម៌សង្រួមចិត្តវាតាមដានចង់ចូលដឹងចេញដឹងចូលដឹងចេញដឹងចឹងរហូតដល់ស្ងប់ គាត់អត់មានឆ្វេងស្វែងបើចេញទៅទាញទុកមកវិញគាត់ចេញទៅទាញទុកមកវិញធ្វើតែប៉ុណ្ណឹងចេញទៅទាញទុកវិញចេញទៅទាញទុកមកវិញអត់មានទៅណាផងនៅស្ងប់ឈឹងនៅតាមដានចោលប្រឡាស់ម៉ោងមួយម៉ោងអញ្ចឹងទៅអញ្ចឹងជាថាសេចក្តីសង្រួមក៏នឹងកើតឡើងអាវិតកកម្មោសីលੰងការប្រព្រឹត្តស្គមស្គង តាមផ្លូវកាយវាចាចិត្តគ្មានទេអត់កាយកម្ម3វិច័យកម្ម4មនោកម្ម3បរិសុទ្ធស្អាតអញ្ចឹងក្នុងគណៈ7ថ្ងៃដែលយើងចម្រើនអាណាបានសតិនេះឈ្មោះថាអ្នករសាសិលបន្ទុំសិលអប់រំសិល10តនអញ្ចឹងនេះបានបនធើណាតាំងពីតាំងពីចូលភាសាមកម្ដងថ្ងៃនេះ ចិត្តនៅតែចិត្តនឹងមានចង់តែមួយចៅអេកកតាចិននឹងចង់តែមួយ បាញ់ឈ្មោះទៅរកដង្ហើមចេញនិងដង្ហើមចូលខ្លះបានកងខ្យល់ទី1ខ្លះបានកងខ្យល់ទី2ខ្លះបានកម្លៃកងខ្យល់ទី3ខ្លះបានកម្លៃកងខ្យល់ទី4ខ្លះក៏ដល់ខ្យល់កើតនិងខ្យល់រលត់ ចិត្តពេលដែលតាមដានខ្យល់ឈ្មោះថាសេចក្តីសម្រួមកើតឡើងហើយអញ្ចឹងសិលខាងដើមរបស់យើងដែលធ្វើការសន្យ៉ាងម្យ៉ាងផនតេនឹងវាទៅជាសម្បជិតចូលជាមួយនឹងសមាធិនឹងចូលនឹងសិលបរមន្តសិលខាងក្នុងហើយគ្មានទេ កំពុងចម្រើនគ្មានតួខ្លួនតួអត្តាអីទេតួសត្វតួបុគ្គលក៏អត់ដែរកំពុងតែដឹងនៅនាមធម៌និងរូបធម៌ហ្នឹងឯងកំពុងតែដឹងខ្យល់ហ្នឹងហើយដឹងរូបធម៌ឯងតែតែកំពុងតាមដានគេតួនាមធម៌ឲ្យកំពុងប្រព្រឹត្តទៅមានមានណាកើតចិត្តអីអត់អញ្ចឹងបានវេទិកាខាងដើមសម្ដែងពីថ្ងៃមុនមកថា រសាសិលត្រូវរសាចិត្តនេះរសាសិលត្រូវរសាចិត្តសិលស្អាតចិត្តស្អាតសិលស្អាតយល់ពីសិលហើយនៅយានពីដើមមកយើងយល់សិលតាមសខាបតទេចិត្តមានតែមួយសិលមាន14 ចិត្តមានតែមួយសល់មាន14ចិត្តបរិសុទ្ធមួយគួរតែចេតនាសិលបរិសុទ្ធក៏បានទៅតែសិក្សាសិលបរិសុទ្ធក៏បានចង្វរៈសិលបរិសុទ្ធក៏បានអវិតកមៈសិលបរិសុទ្ធក៏បានហើយចិត្តមានតែមួយបើយើងនិយាយពីដល់យើងអង្គុយសមាធិទាំងអស់គ្នាក្នុងគណៈដែលកំពុងអង្គុយកំពុងចង្ក្រម អរិយាប័ត្រ4លើកដើរឈរអង្គុយហើយជាប់ក្នុងខ្យល់តើមានតែមួយអញ្ចឹងបានជាសម័យព្រះសាទជនប្រភេទជនមានសិលច្រើនប្រភេទតែប្រាសរយៈតាមផ្លូវចិត្តមិនមានសិលច្រើនប្រភេទទេ ចោតតាបណៈកើតឡើងចោតតាបតិផលសកតិគាមីអនាគាមីរហកើតឡើងតាមដងវិស័យផ្លូវចិត្តមិនមែនកើតឡើងតាមសម្លៀកបំពាក់ទេមិនស្បតន់ណាស្បតន់នៅក្នុងសម័យពុទ្ធកាលមានច្រើនបែបច្រើនយ៉ាងមានផែនអ្នកខ្លះអត់ទាំងមានខោអាវលៀបផង ក៏គង់បានប្រារហន្តអីចឹងទៅណាអ្នកខ្លះលាកខ្មៅទៅជាសោតតាអ្នកខ្លះលាកសោតសោតតាអ្នកខ្លះពិខុសាមេបួសសោតតាដែរដូចគ្នាសោតតា មានដែរកម្រិតផ្សេងឯណាអត់មានសោតតាលោកសង្ឃផ្សេងសោតតាលោកយាយលាកសផ្សេងហើយសោតតាកុហកផ្សេងមានទេអត់ អត់អត់មានសោតតាកពផងអត់មានសោតតាលោកសង្ឃផងថាម៉េចបានជាសំណេរសោតតាក៏ដូចគ្នាអញ្ចឹងថានេះលំអានផ្លូវចិត្តនេះណែឯងកាន់សិល5មែនកាមេសមិឆាចាវារាវេរមណីចាំដងអង្គុយសមាធិមានសិល5សិល3ឯងមានណាចេះឆ្លើយ ក្នុងសម័យដែលចិត្តយើងចុះក្នុងសមាធិមានសិល5សិល8មានសិល10សិល4នេះហ៎មានទេមានទេអត់ទេអញ្ចឹងធម្មជាតិដែលមានរសជាតិទី1វិមុតទេរសនៅខាងក្រៅមើលទៅឃើញពណ៌ផ្សេងនេះទាំងអស់តែចូលទៅខាងក្នុងមានរសជាតិទី1គឺវិមុតទេរស អង្គុយកំពុងអង្គុយដកខ្យល់ឡើងអត់មានសិល5ស្ពេងសិល8សិល10សិល4អត់ទាំងអស់ចិត្តសម្បជិតដោយចេតសិកតែមួយដូចគ្នាអត់មានអាណាប្រធ្វើអីនៅទាំងទាំងអស់ឃើញទេនេះធម្មជាតិដែលមានវិមុតរស់តែមួយហ្នឹងដូចទឹកសមុទ្រអញ្ចឹងនៅតាមដៃទលេផ្សេងផ្សេងនេះទាំងអស់ វាមានជាតិផ្សេងគ្នាតែចូលក្នុងមហាសមុទ្រមានទឹកមានពណ៌តែមួយ មានរសតែមួយមិនអញ្ចឹងដែលឃើញទឹកសមុទ្រទេមានទឹកសមុទ្រណាមានពណ៌ផ្សេងមានរសជាតិផ្សេងណាអត់ទេមានតែមួយចង់ឯងមកពីខាងណាដែរទៅចូលសមុទ្រគឺមានជាតិតែមួយគឺប្រៃយ៉ាងណាមិញចិត្តដែលឆោមចុះទៅក្នុងអរិយមគ្គហើយ ចិត្តនេះក៏រំលែងកាត់ដាច់នៅសកែតថេវិជកិឆាសិលពតប្រវរានិស័កដូចគ្នាទាំងអស់ទុកជាសិល5ដោយសិល3ដោយសិល10ដោយសិល4ដោយក្នុងគណៈចិត្តដែលយើងចោះទៅនឹងគឺមានជាតិទី1ទេគឺវិមុតទីរស់មានការលះបង់កិលេសដូចគ្នាទាំងយ៉ាងអញ្ចឹងចុះការលៀបពាក់នឹងកិនមិនទេចុះការសង្សារផ្ទៃនឹងកិនមិនទេចុះ នេះនិយាយការដែលមិនទាន់ដល់ទេបន្ថែមនៃការលះបង់នេះការកាំងសិលនេះចេញមកសំសិលនេះគឺបន្ថែមនៃការលះបង់មិនមែននៅក្នុងគណៈចិត្តដែលសម្រេចលទ្ធផលទេលះបង់ក្រៅដើម្បីឆាប់បានវិមុតទៅរស់ហ្នឹងឥឡូវកាំងសិល5ទៅបើឯងសម្លាប់សត្វទៅឲ្យឃើញ ធ្វើសិល5អង្គុយសមាធិតែធ្វើសិល5មិនប្រាជ្ញទេចឹងធ្វើសិល8ទៅសិល8មិនប្រាជ្ញចឹងធ្វើសិល10ទៅសិល10មិនប្រាជ្ញចឹងធ្វើសិល4ទៅសិលនឹងដំឡើងដើម្បីបានជាបច្ច័យនៃវិមុតតិរោះដោយប្រារយៈសម័យព្រះអញ្ចឹងវិញ្ញាណអរហន្តបានបួសក្រោយនេះបានបួសក្រោយ ថាម៉េចចោះថានៅពេលណាលោកសញ្ញាទៅលោកឃើញអ្វីអ្វីនៅខាងក្រៅនឹងវាសកេសកាយនាំមកនៅសេចក្តីកង្វល់ក្នុងបច្ចុប្បន្នចំបីចិត្តលោកជាប្រារហន្តហើយលោកថានាំមកនៅសេចក្តីកង្វល់ក្នុងបច្ចុប្បន្នអញ្ចឹងលោកទៅវួរកុំឲ្យវាខ្វល់នឹងដកសក់កុំឲ្យវាខ្វល់នឹងធ្វើស្រែរស់នៅតំងំប្រេងនៅពេលយ៉ាងម៉េចទៅខ្វល់អីធ្វើស្រែធ្វើចំការយ៉ាងនេះអញ្ចឹងវួរ អញ្ចឹងអ្នកដែលសម្រេចខុសគឺនៅនឹងចង់បួសខ្លាំងមែនទេខ្លាំងតែចិត្តយើងចោះថ្នាក់សោតសាសកទានាគារហັດហើយការនៅខាងក្រោយទាំងអស់នេះមើលទៅគឺសិទ្ធិពន្ធនាគារទាំងអស់សគុកសគុកអញ្ចឹងបានជាព្រះតាមពុទ្ធទ្រង់សម្ដែងវធទេសនាក្ដែងក្ដែងសរសើរនេខមៈ នេះទៅសើនេខមៈអានិសង្ឃមួយនោះហៅទៅសើនេខមៈទៅសារត្រង់ចេញបួសនឹងក្រខុសចេញបួសប្រយោជន៍ដើម្បីបានឆាប់ក្នុងការលះបង់ព្រោះជាអ្នកមានសេចក្តីខ្វល់សាច់ឃើញទេលោកសង្ឃបួសហើយតែងចូលព្រៃ ព្រោះមានចលពុតកន្តតិកន្តស្រាលលោកសរសើរអញ្ចឹងមើលសើលើមិនណែសរសើរតិជ្រះទេព្រះរហន្តកម្រនៅនៅយុគហេវាណាមិនងាយនៅទេលោកងាយនៅទេលោកមិនលោកមិននៅជាមួយគេទេលោកមិនងាយនៅទេមានតិចណាស់ដែលនៅហើយចុះសោតាសកសិថាមាននៅយុគហោះប៉ុន្តែនៅនឹងដោយស្មាននិយាយអញ្ចឹងខាងនៅដូចនៅគុកទេមិននៅដោយការរីករាយដោយការក្រេកអត់ទេ តែបើសិនជាមានបកុលនិយាយពលរសើរក៏ហោះប្រកាយទាំងលោកសង្ឃទៅវិញប្រកាយទាំងនេះកម្លាំងវិញមិនមែនជាពុទ្ធិកាទេប្រសើរនៃការរសាផ្ទះប្រសើរនៃការនៅរួមក្នុងផ្ទះมันมันมันចំខោព្រះទេมันចំទេអញ្ចឹងបានន័យថាយើងអត់តសម្រេចខអត់ទាំងយើងចោះយើងគិតប៉ុណ្ណេះចោះគិតថា នៅពេលណាដែលលោកយាយលោកតាមកបដិបត្តិធម៌តែប៉ុណ្ណឹងយើងថាមិនទាន់ដល់ខ្ពស់ទេសូម្បីត្រឹមតែសេចក្តីស្ងប់ក្នុងអនាបានសតិក៏ឃើញក៏គង់នឹងឃើញទោសរបស់ផ្ទះដែរឃើញអត់ឥឡូវហ្នឹងមិនទាន់ដឹងទោសរបស់ផ្ទះទេណាចាំត្រឡប់ទៅវិញដល់វិញឃើញសួរលោកយាយលោកយាយដែលគាត់មកនៅវត្តយូរយូរគាត់ចង់ទៅនៅផ្ទះទេ ចង់ណាមានបណ្ណាចង់ណាមានអ្នកធ្លាប់នៅផ្ទះយូរទេដែលចង់នៅផ្ទះបើសិនជាតែចេញមកខ្លះហើយប្រហែលជានឿយណាយជាងមុនហើយនៅចាំមើលណោះបងពីរនាក់ណា តែមើលឡប់ឡប់ទៅវិញគាត់និយាយភាសាផ្សេងគាត់ថាឃើញនៅវត្តឯស្រួលហើយគឺទៅសងំស្ងាត់ឈឹងអានេះតិចអានេះចេះតិចអានោះចោះនេះកើតបើថាមិនឃើញអីឃើញអានឹងមុនអញ្ចឹងបានជាលោកយាយខ្លះដល់គាត់ទៅផ្ទះក៏រត់មកវត្តវិញគាត់ថាអញចេះនៅមួយឯងរាល់គ្នាទេអើយតែចេះតែស្ដេងក៏ក្ដុំវីដេអូមុខក្រោយអូយ៉ាប់អស់អញទៅវិញហើយណដ្ឋិសន្តិបរੰសុខੰ សេចក្តីសុខអ្វីស្មើនឹងសេចក្តីស្ងប់មិនមាន